ឥឡូវនេះប្រិយមិត្តក៏ដូចជាបាទ fan របស់ Chelsea បាន លើកឡើងច្រើនតាក់ទងទាំងតើបាទបែកភាពរូបណា ដែលនឹងអាចមកដឹកនាំ Chelsea បាទបែកភាពរូបណាបើសិនជាយើងកលែកទៅមើលនៅសល់កីឡាបាទគ្រូអង្វឹកនៅមានច្រើនណាបាទនៅមានច្រើនក្នុងនោះផងដែរគឺគេមាន3ធំ បាទក្នុងនោះផងដែរគឺមាន3ធំបាទទី1គឺលោក បាទ Graham Potter ដែលបច្ចុប្បន្នកំពុងតែ ដឹកនាំជាមួយនឹងបាទ Brighton បាទគាត់គឺជាបេក្ខភាពចម្បងគេបំផុតដែរបាទលោក Graham Potter គាត់បេក្ខភាពចម្បងគេហើយយើងឃើញហើយបាទ Brighton ឆ្នាំនេះលក់កីឡាករចង់អស់ហើយបាទកីឡាករដែលល្អណាប៉ុន្តែសម្រាប់លោក Potter បានដឹកនាំ Brighton យ៉ាងល្អប្រសើរបាទបន្តមកទៀតអាចនឹងលោក Mauricio Pochettino បាទដោយសារតែលោក Pochettino បច្ចុប្បន្នមិនមានការងារធ្វើទេបន្ទាប់ពីបញ្ចប់ការងារជាមួយនឹងប៉ារីសបែកភាពទី3ដែលខ្ញុំនិយាយថាมันអាចទៅរួចទេបាទវាវាជាភាពមួយដ៏តឹងរឹងណាស់បាទតឹងរឹងណាស់ខ្ញុំជឿជាក់ថាបែកភាពទី3នេះគឺតឹងមែនទែនមកមិនរួចទេគឺលោក Zinedine Zidane តឹងណាស់តឹងណាស់លើកឡើងតែមួយទេ ក្រែងលោគេមានផ្លូវក្នុង គេមានស្គាល់គ្នាតាមរយៈក្រុមគ្រួសារឬក៏អីណា បាទប៉ុន្តែប្រិមិត្តបានឃើញហើយក្លឹបធំធំប៉ារីសមែនយូសិតតែក្លឹបមួយចំនួនទៀតចង់បានលោកស៊ីណេឌីនស៊ីដានណា តែគាត់មិនព្រមនោះទេ បាទអ្វីដែលគាត់ប្រាប់ទៅកាន់ប៉ារីសគឺគាត់ថារងចាំរយៈពេល2រដូវកាលទៀតមានន័យថារដូវកាលនេះរដូវកាលបន្ទាប់ទៀតទើបលោកស៊ីដាន បាទសម្រេចចិត្តជាមួយនឹងប៉ារីសណែអញ្ចេះទៅវិញណាបាទចឹងសម្រាប់បេក្ខភាពទី3នេះខ្ញុំជឿជាក់ថា Chelsea តឹងណាស់នៅក្នុងការយក លោកស៊ីណេឌីនស៊ីដានហើយក្នុងនោះផងដែរនៅមានបេក្ខភាពជាច្រើនទៀតបាទកំពុង តែស្ថិតនៅក្នុងបញ្ជីតែទោះបីយ៉ាងណាក៏ដោយបាទដូចជាគ្រូរបស់ Benfica ក៏មានដែរបាទតែនៅមិនទាន់ដឹងថាបេក្ខភាពរូបណាទេ បាទការប្រកួត នៅក្នុងចុងសប្តាហ៍នេះនឹងត្រូវ ដឹកនាំដោយជំនួយការគ្រូ បាទចូលរួមជាមួយនឹងក្រុមការងារជាគ្រូបណ្ដោះអាសន្នឬក៏ជា manager បណ្ដោះអាសន្នសម្រាប់ Chelsea បាទ អឺគង់ពន្លឺពេជ្រឆ្ងល់ថាហេតុអីកាលពីនៅប៉ារីសឆ្លោះមួយប្រធានក្លឹបមួយសាហើយគេដេញចោលឥឡូវនេះមកដល់ Chelsea ឆ្លោះជាមួយ គេទៀតគេបញ្ចប់ការងារទៀតអញ្ចឹងអត់មានអីត្រូវបញ្ហាត្រូវងាយនឹងងាយនឹងពិបាកនឹងយល់ទេប្រិមិត្តបាទបើសិនជាយើងនិយាយទៅគាត់ត្រូវការគេហៅថាអឺអឺពាក្យនិយាយស្រួលស្ដាប់ គេហៅថា ការសម្រេចចិត្តរបស់គាត់ណាបាទ គាត់ត្រូវការការសម្រេចចិត្តរបស់គាត់ជាបច្ចគេអត្តភាពបាទគាត់ត្រូវការអត្តភាពនឹងគឺគាត់ជាអ្នកសម្រេចចិត្តនៅក្នុងការទិញដូរកីឡាករលក់កីឡាករនិងដាក់កីឡាករលើទីលានឬគឺគាត់បាទអញ្ចឹងគាត់ចង់ទៀមទាសិទ្ធិដ៏ធំបំផុតនៅ ក្នុងការគ្រប់គ្រងទៅលើការទិញដូរកីឡាករលក់កីឡាករបាទចំណុចនេះអាចនឹងពាក់ព័ន្ធជាមួយនឹងបញ្ហា មួយចំនួនកីឡាករខ្លះគាត់ចង់បានក្លឹបគេដឹងហើយតែគាត់ចង់បានកីឡាករហ្នឹង ប៉ុន្តែគាត់ត្រូវដឹងថាអ្វីដែលគាត់បានឃើញនោះ គឺមិនដូចជាអ្វីដែលក្លឹបកំពុងតែពិបាកទេអញ្ចឹងការចង់បានរបស់ manager វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ក្លឹបបាទវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ក្លឹបទី1ទី2ត្បិតតែគាត់ចង់បានកីឡាករនឹងមកមែនប៉ុន្តែគាត់ត្រូវមើលនៅលើទីលានរបស់គាត់តើមានកីឡាករណាខ្លះ ដែលត្រូវជន់ឬក៏ស្ទួនជាមួយនឹងកីឡាករដែលនាំថ្មី បាទវាគឺជាចំណុចអត្តភាពដែរដោយប្រិមិត្តលើកឡើងនឹងថារដូវកាលថ្មីនេះលោកទូសែលនាំចូលកីឡាករហាក់បីដូចជាមិនសូវជាមានប្រសិទ្ធភាពទេបាទហ្វីលីបឥឡូវអត់បានលេងទេហ្វូហ្វាណាមករយៈបាទពីប្រកួតចុងក្រោយនេះគ្មានបានអីជួយច្រើនទេអ៊ូបាម៉ាយ៉ាងបាទទៅដល់បាសេឡូណាបានលេងតែដំបូងទេឆ្នាំថ្មីនេះគេអត់ឲ្យលេងផងបាទ អញ្ចឹងអ្វីដែលគេមើលឃើញថាការទិញដូរកីឡាកររបស់លោកទូឈើនៅការនេះមិនសូវជាល្អប្រសើរទេអឺអ្វីដែលគាត់ចង់បានវាអាចនិយាយបានថាគឺវាមិនត្រូវជាមួយនឹងម្ចាស់ក្លឹបចង់បាន ជាធម្មតាទេប្រិមិត្តបាទការដឹកនាំក៏ដូចជាការអឺបាទក្នុងនាមជាម្ចាស់ក្លឹបគឺអារម្មណ៍គឺមិនដូចគ្នាទេ ហើយយើងត្រូវដឹងថាគាត់ទទួលបន្ទុក គឺក្រោមការងាររបស់គេណាបាទលោកទូសែស៊ីប្រាក់ខែម្ចាស់ក្លឹបបាទអញ្ចឹងមានន័យថាគេមានអត្តភាពជាងគាត់ គេគឺជាក្លឹបគាត់ គឺជាបុគ្គលិករបស់ក្លឹបបាទអញ្ចឹងគាត់ពិបាកនៅក្នុងការយកឈ្នះគេណា ហើយណាមួយទៀតគាត់ត្រូវដឹងពីទួលនីតិនិងទួលនីតិនៃតម្លៃរបស់គាត់ដែរបាទគាត់មានទួលនីតិក្នុងកម្រិតណា ហើយក្លឹបមានទួលនីតិនៅក្នុងកម្រិតណា បាទវាគឺជាការបែងចែកគ្នាឲ្យដាច់បើសិនជាលោកទូសែល បាទនៅនៅតែព្យាយាមចង់បានអត្ថភាពសម្រាប់គាត់ធំដុំខ្ញុំគិតថាទោះបីជាគាត់ទៅដឹកនាំក្លឹបណាក៏ពិបាកដែរបាទក៏ពិបាកដែរព្រោះទោះបីជាគាត់ជា manager មានសិទ្ធិមែនប៉ុន្តែគេម្ចាស់ក្លឹបគេប្រធានក្លឹបគេមានសិទ្ធិធំជាងគាត់ទៅទៀតបាទបាទបាទហ្នឹងហើយបាទអឺក្រុមដែលយើងស្រឡាញ់យើងស្រឡាញ់បាទកុំឌៀមដាមបាទអញ្ចឹង យើងគិតតែប៉ុណ្ណេះទៅចោះបាទចំទាញចប់រឿង Chelsea តែប៉ុណ្ណេះទៅចោះគ្រាន់ថាបែកភាពមួយ ដែល ជាបែកភាពដ៏អាចបាទដល់ចង្អៀតថាដល់ជាអាចដែលជាលទ្ធភាពចម្បង ធំបំផុតនោះគឺលោក Graham Potter នេះឯងដែលបច្ចុប្បន្នកំពុងតែដឹកនាំជាមួយនឹង Brighton ក្រៅពីហ្នឹងមើលទៅដូចតឹងតិចលោក Pochettino ស៊ីប្រាក់ខែថ្លៃគួរសមហើយសម្រាប់លោក Zinedine Zidane វិញខ្ញុំគិតថាវាតឹងណាស់សម្រាប់គាត់ព្រោះតែសារតែគាត់បានបដិសេធជាមួយនឹងក្លឹបធំធំច្រើនហើយ អញ្ចឹងការដែលមក Chelsea យើងអត់ដឹងដែរណាប្រិមិត្តព្រោះអ្វីគ្រប់បែបយ៉ាងយើងមិនអាចទូទាយទុកមុនទេវាអាចនឹងបាទម្ចាស់ក្លឹបតាក់ទងជាមួយនឹងលោកស៊ីដានផ្ទាល់ថាមកអង់គ្លេសសិនមកឬក៏ផ្ដល់ជាកញ្ចប់ណាមួយ ពិសេសសម្រាប់គាត់ណែវាអាចនឹងគាត់មកដែរណាអញ្ចឹងរឿងរ៉ាវយើងមិនទាន់អាចនិយាយបានទេគ្រាន់តែយើងកលេចទៅមើលអ្វីដែលលោកស៊ីដានមិនព្រមមកព្រមតែឃើញហើយបាទប៉ារីសក៏គាត់មិនព្រមទៅស៊ូវិនទូក៏គាត់មិនព្រមទៅ បាទមុននឹងចេញពីរៀលគាត់ថាចង់ទៅស៊ូបន្ទូប៉ុន្តែទីបំផុតគាត់ស៊ូបន្ទូក៏មិនព្រមទៅប៉ារីសក៏មិនព្រមទៅមែនយូនេះក៏មិនព្រមទៅគាត់សុកចិត្តសម្រាកលំហែកាយចាយលុយរបស់គាត់បាទដែលនៅសេសសល់បាទគ្រាន់តែលុយគាត់សល់ហ្នឹងចាយមកជីវិតរបស់គាត់មិនអស់ផងបាទបាទបាទ Chelsea គួរយក Everton ជាគ្រូបង្វឹកហ៎គឺទៅទៅ មានអ្វីខ្លាំងជាង Man U ទេមិនថាឈ្នះឬចាញ់ឬស្មើដឹងតែព័ត៌មានអស់ពីថ្ងៃអត់ផុតទេបាទ សម្រាប់ Manchester United លេងនៅវេលាថ្ងៃស្អែកម៉ោង2ទៀបភ្លឺថ្ងៃប្រហ័សឈានចូលទៅដល់ថ្ងៃសុក្រណាបាទមិនមែនលេងនៅយប់នេះទេហើយការប្រកួតថ្ងៃស្អែកគឺជាការប្រកួត Europa League បាទអញ្ចឹងយប់នេះក៏ដូចជាអត់មានទេបាទអញ្ចឹងសម្រាប់ការប្រកួត Europa League នៅថ្ងៃស្អែកហើយសម្រាប់យប់នេះទៀតសោតគឺមានការប្រកួត UEFA Champions League ដូចសពមួយដងបាទ